បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មី ម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅ លោកមកធ្វើការចែករំលែកបន្តទៀតវីដេអូលើកមុនខ្ញុំបាន បង្ហាញ រួចមកហើយអំពី for loop ឥឡូវនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ អ្នកទាំងអស់គ្នាអំពី while loop បាទ ចឹង while loop for loop do while loop គឺវាមានលក្ខណៈប្រហាក់ប្រហែលគ្នា បានន័យថាវាចាប់ផ្ដើមធ្វើការពិនិត្យមើលលក្ខខណ្ឌហើយវានឹងធ្វើនៅ statement ទៅតាមលក្ខខណ្ឌដែលយើងបានកំណត់រីឯ while loop ក៏ដូចគ្នាដែរក៏ដូចគ្នាដែរ បានន័យថាវាពិនិត្យមើលលក្ខខណ្ឌរួចហើយ វាដំណើរការ block code ទៅតាមលក្ខខណ្ឌដែលយើងបានកំកំណត់បាទអញ្ចឹងឥឡូវយើងមកមើលអំពី syntax របស់វា បាទ syntax របស់វាខ្លីអាចងាយស្រួលចំណាំហើយរបៀបនៅក្នុងការសរសេរក៏ងាយដែរទី1វាផ្ដើមដោយពាក្យថា val យើងបើករង្វង់ខ្យល់មកយើងមាន test expression បាទយើងមាន test expression អឺត្រង់នេះគឺជាកន្លែងដែលយើងត្រូវកំណត់លក្ខខណ្ឌចូលបន្ទាប់មកទៀតគឺវាមាននៅអឺ loop body បាទបានន័យថាជាកន្លែងដែល loop របស់យើងវាធ្វើការនឹងអញ្ចឹងនៅពេលដែលលក្ខខណ្ឌពិតយើងឲ្យវាធ្វើអីបាទលក្ខខណ្ឌពិតយើងឲ្យវាធ្វើអីអញ្ចឹងយើងនឹង ទទួលបានលទ្ធផលទៅតាមលក្ខខណ្ឌដែលយើងបានកំណត់ឥឡូវយើងមកមើលអំពី flow chart របស់ Valup បាទ flow chart របស់ Valup មានលក្ខណៈប្រហាក់ប្រហែលទៅនឹង for loop ដែរអឺដោយសារតែវា check មើលលក្ខខណ្ឌហើយ វាចាប់ផ្ដើមដំណើរការកូដនៅក្នុង block body របស់ loop ករណីដែលវាជួបនៅលក្ខខណ្ឌមិនពិតវាក៏ចាក់ចេញអំពីលូបអញ្ចឹងលក្ខណៈដែលដូចនោះគឺដូចត្រង់ថាវា ធ្វើការពិនិត្យលក្ខខណ្ឌហើយវាចាប់ដើមបោះនៅ statement បោះនៅ statement អឺរីឯ for loop ក៏មានលក្ខណៈប្រហាក់ប្រហែលទៅនឹង do ទៅនឹង for loop ដូចគ្នាបាទឥឡូវយើងចូលទៅមើល ការអនុវត្តលើឧទាហរណ៍ឧទាហរណ៍ទី1ពាក់ព័ន្ធជាមួយនឹង value បាទអញ្ចឹងឧទាហរណ៍ថាយើងមាននៅអថេចំនួន2អថេទី1គឺ n អថេទី2គឺ fa ចឹងយើងកំណត់ n របស់យើងឲ្យស្មើនឹង7បានន័យថាយើងរក factorial នៃចំនួន7 ហើយយើងសិក្សាមើលបាទយើងសិក្សាលក្ខខណ្ឌរបស់វាអញ្ចឹងលក្ខខណ្ឌរបស់វាប្រសិនបើ n របស់យើងនឹងតូចជាងឬស្មើ0ណាណាអឺ factorial របស់វាក៏កត់ជាស្មើនឹង1ហើយ factorial របស់វាគឺប្រកាសជាស្មើ1ហើយផ្ទុយមកវិញបាទផ្ទុយមកវិញបើសិនជា n របស់យើងធំជាង0នោះ វានឹង return នៅ factorial ស្មើនឹង factorial គុណនៃ n ហើយ n របស់យើងនឹងថយរហូត មានន័យថាអឺ factorial នៃ7គឺ7គុណ6គុណ5គុណ4គុណ3គុណ2គុណនឹង1អញ្ចឹងលទ្ធផលមកវានឹងបោះចេញនៅនៅខាងក្រោមនេះបាទបោះចេញនៅខាងក្រោមនេះ ឥឡូវយើងចាំចូលទៅអនុវត្តនៅក្នុងកម្មវិធី deal ទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal ទាំងអស់គ្នាឥឡូវយើងដំណើរការសរសេរកូដទាំងអស់គ្នាយើងចុចទៅលើ new យកពាក្យថា soft file បាទយើង include include stdio.h int man return 0អញ្ចឹងយើងចាប់ដើមអឺគិតមើលថាតើយើងត្រូវប្រើអថេចំនួនប៉ុន្មានបាទយើងមានអថេចំនួនអឺ2បាទគឺទី1គឺ int n ក្បៀសវាមួយមក fact បាទ fact នេះគឺយើងកំណត់តម្លៃឲ្យវាស្មើនឹងស្មើនឹង1បាទអញ្ចឹងយើងចាប់ដើម print មក print print s please បាទ enter number of factor factorial បាទ please enter number of factorial តោះមកយើងធ្វើការ scan scan នៅភាគរយ D ក្បៀសវាមួយមក and and and បាទនៅពេលនេះយើងអាចធ្វើការបញ្ចូលនៅ ចំនួន factorial ដែលយើងចង់រកយើង អាចរក3ហ្វាក់4ហ្វាក់5ហ្វាក់ឬក៏ចំនួនប៉ុន្មានហ្វាក់ក៏បានដែរតាមរយៈការបញ្ចូលពី keyboard ឥឡូវយើងចាប់ដើមសិក្សាមើលដោយសារតែ factorial វាមានលក្ខខណ្ឌរបស់វាអញ្ចឹងយើងត្រូវប្រើ Israel ដើម្បីកំណត់ទៅតាមលក្ខខណ្ឌនៃការកណនា factorial អញ្ចឹងយើងត្រូវតែ ដាក់លក្ខខណ្ឌវា ក្នុងករណីដែល n របស់យើងតូចជាងឬស្មើនឹង0អឺយើង print បាទ print print s បាទ print s យើងដាក់ factorial បាទអញ្ចឹង factorial ស្មើ បាទស្មើនឹងភាគរយភាគរយ បាទគឺភាគរយ D ក្បៀសវាមួយមក fact fact អញ្ចឹងលក្ខខណ្ឌមួយទៀតគឺលក្ខខណ្ឌផ្ទុយលក្ខខណ្ឌផ្ទុយ L បាទលក្ខខណ្ឌផ្ទុយ L អញ្ចឹងលក្ខខណ្ឌផ្ទុយនេះ បានន័យថា n របស់យើង ប្រកាសជាធំជាង0ហើយ n របស់យើងប្រកាសជាធំជាង0ហើយអញ្ចឹង fact ស្មើនឹង fact គុណឲ្យគុណឲ្យ n ណាគុណឲ្យ n បន្ទាប់មក n របស់យើងវាចាប់ដើមថយអឺឧទាហរណ៍ដូចយើងបញ្ចូល7 fact អញ្ចឹង7គុណនឹង1បាទ7គុណនឹង1 ហ្វាក់បានន័យថា1គុណនឹង7ក្រោយមកទៀតវាគុណនឹង6 n ដក1 7ដក1សល់6គុណនឹង5តមកគុណនឹង4គុណ3គុណ2គុណ1បាទចឹងប៉ប៉ុណ្នេះឥឡូវយើងមក print វាចេញមក print print factorial អឺបាទ factorial នៃចំនួនអឺ របស់យើងបាទចំនួនរបស់យើងដោយសារតែវាជាប់អឺចឹងយើងអាចដាក់ស្មើតែម្ដងភាគរយ D ហើយយើង factorial factorial បាទត្រង់នេះដោយសារតែយើងចង់ឲ្យវាលោតចំនួនប្រមាណហ្វាក់ ក៏ប៉ុន្តែដោយសារតែ n របស់យើងមកដល់ត្រង់នេះវាថយរហូតទៅដល់ n ស្មើនឹងអឺបាទអញ្ចឹងអធិស្ស្រ័យបាទកន្លែងនេះគឺយើងត្រូវប្រើ val val អញ្ចឹង val n ធំជាង0នោះយើងបានអឺ factorial factorial ស្មើនឹង factor គុណឲ្យ គុណឲ្យ n គុណឲ្យ n អឺបន្ទាប់មកគឺ n ដក n ដកដកណាបន្ទាប់មកគឺ n ដកដកដកបាទអញ្ចឹងយើងយកនៅ print នេះមកដាក់ត្រង់កន្លែងនេះមកបាទដាក់ត្រង់កន្លែងនេះអូខេបាទឥឡូវយើងសៀវមួយសិនហើយខ្ញុំដាក់ថា do uh, for val à, ờ, chúng ta ta value factor factorial cái dương do thả xì số phải hay dừng siêu máu bạn lấy dừng បាទឥឡូវយើងដំណើរការ run នៅកម្មវិធីរបស់យើង បើចឹង please enter number of factorial ឧទាហរណ៍ថាខ្ញុំបញ្ចូល5 fact ចឹង factorial របស់យើងស្មើនឹង120ត្រឹមត្រូវហើយចឹងបើសិនជាយើងបញ្ចូលតម្លៃស្មើ0ចឹង factorial របស់យើងគឺស្មើនឹងលេខលេខ1បាទចឹងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ